ហើយមាន សំណួរបញ្ហាមួយទៀតឈ្មោះ Larry Stilishan មានមិត្តកណាពីរបីនាក់បាននិយាយថា មានអាចារ្យខ្មោចថា មើលដុតខ្មោចមិនត្រូវម៉ោងឬពេលនោះទេខ្មោចនឹងប្រកាសជាលងឬក៏បន្លាចយើងតើគាត់លើកឡើងនេះយ៉ាងណាដែរព្រះអង្គផ្លៅមួយផ្លៅមួយ គាត់ថាដឹកមិនត្រូវមកខ្មាច់គេថាខ្មាច់លងអាត្មាចំពោះអាត្មាអាត្មាមិនដែលឃើញបញ្ហាហ្នឹងផងអាហ្នឹងលើអាចារ្យថាអាចារ្យហ្នឹងស្អីក៏ថាហ្នឹងចាស់គ្រូនិយាយត្រង់ហ្មងស្អីស្អីនៅលើអាចារ្យកម្មវិធីស្អីស្អីអាចារ្យរៀបចំទាំងអស់ហ្នឹងប៉ុន្តែបើសិនជាមានបញ្ញាយល់ត្រូវសិក្សាពី អ្វីៗគ្រប់យ៉ាងអត់ឃើញចឹងទេអឺដោយការញោមប្រុសរបស់ខ្ញុំកណាខូចអត់មានអាចារ្យណាថាកើតទេចេះដាក់មកខ្លួនឯងហ្នឹងហើយស្អីដែលថាគេថានោះគឺប្រច្រាស់គេទាំងអស់ហ្មងព្រោះគេថាគេថាតាមគំនិតឬក៏ថាតាមទម្លាប់វាមិនជាការពិតពុទ្ធឲ្យយើង find out the reality សេចក្តីពិត សេចក្តីពិតវាមិនដែលចេះប្រែប្រួលទេប៉ុន្តែពាក្យមនុស្សថាវាប្រែទៅតាមមនុស្សគិតហ្នឹងតែសេចក្តីពិតវានៅតែអញ្ចឹងឧទាហរណ៍ថាឥឡូវអារឿងគេថាមិនបាច់ចាំអាចារ្យថាសំបីតកពូលសាសនាធំធំដូចយេស៊ូអញ្ចឹងបាយបលរបស់យេស៊ូទៀតថាផែនដីដូចជាងអេនឹងហើយផែនដីនឹងថ្កល់ហ្នឹងគេថាហ្នឹងអាហ្នឹងមិនមែនមនុស្សធម្មតាថាទេគម្ពីរយេស៊ូថាអញ្ចឹង កូពីនឹងនៅអ្នកផ្សេងហ្នឹងហើយឥឡូវយើងថាជាធំណាហ្នឹងហើយស្អីដែលកាលីលេដែលដែលគាត់ត្រូវគេដាក់គុកដោយសារតែគាត់រកឃើញផែនដីមូលហើយវិលហ្នឹងដឹងថាមិនដែលគាត់និយាយបយលគេហ្នឹងក្រោយមកពួកមេគ្រីស្ទៀនធំធំហ្នឹងយកទៅឲ្យកែវិញហ្នឹងដាក់គុកចាប់ដាក់គុកទៀត ថាប្រឆាំងព្រះព្រោះព្រះថាផែនដីដូចអេមកពីអ្នកសរសេរកពីក្បាលវាអន់នោះគេយកឈ្មោះព្រះយកមកសកត់ក្បាលគេឲ្យជឿចឹងអូគេតែខ្លាំងមែនទេសំទោសអ្នកគ្រីស្ទៀនទាំងអស់អាត្មានិយាយតាមការពិតទេ ថាកពីនឹងមនុស្សអ្នកសរសេរអញ្ចឹងដើម្បីឲ្យមនុស្សជឿត្រូវយកព្រះយកមកដាក់ដើម្បីសកត់ឲ្យជឿសូម្បីតែអ្នកប្រាជ្ញក៏គ្រោះថ្នាក់ដែរព្រោះអ្នកប្រាជ្ញ រកឃើញឥឡូវសួរថាមនុស្សពិភពលោកណានៅជឿថាផែនដីដូចជាអេទៀតជិតបានអស់ហើយហ្នឹងហើយឥឡូវគ្រីស្ទៀនក៏ដោយណាក៏ដោយរាល់ថ្ងៃហ្នឹងនៅណានៅជឿថាផែនដីដូចជាអេទៀតណាពួកការពិតវានៅតែជាការពិតចឹងចឹងមកពុទ្ធប្រើពាក្យតែចក្រវាលហ្នឹងគឺត្រូវមកចក្រឹងវាមូលណាហ្នឹងហ្នឹងហ្នឹងវត្តដាក់ហ្នឹងក៏មូលដែរណាវិលដែរឃើញទេពាក្យសិតត្រូវទាំងអស់ ហើយដល់យើងយល់ផែនដីដូចអីកូនក្មេងហ្នឹងមិនចឹងព្រោះយើងមើលដោយភ្នែកឃើញព្រះអាទិត្យដើរព្រះច័ន្ទដើរមានតែខែងដីវិលណាតែគាត់ដើរផុតដីហ្នឹងហើយអញ្ចឹងកុំថាឡើយត្រឹមអាចារ្យថា មេសាសនាថាក៏ដោយ បាន ព្រះសម្មាសម្ពុទ្ធព្រះអង្គថា វាមិនសំខាន់អ្នកណាថាឡើយឃើញទេពុទ្ធហើយព្រះអង្គចេញមកស្អីស្អីថាអនុគ្រោះយើងនោះ ពេលដែលពួកស្ដេចលិច្ចវីទៅសួរព្រះអង្គថានេះមេលទ្ធិធំធំហ្នឹងប្រាប់ថាមាន តែ ផ្លូវនេះទេបរិសុទ្ធផ្លូវនេះមិនបរិសុទ្ធតើខ្ញុំព្រះអង្គគួរកាន់យកមួយណាទៅសួរព្រះអង្គហើយសួរព្រះអង្គទៅទៅចុះព្រះអង្គនិយាយមិនដែរព្រះអង្គអនុវ័យបហាគេទេក៏ប៉ុន្តែព្រះអង្គថាលើកទុកសិនចុះអញ្ចេះវិញវាមិនសំខាន់ថាតថាគតនិយាយត្រូវឬក៏គេនិយាយត្រូវឯង ណាកាលណាយើងនិយាយថាយើងនិយាយត្រូវយើងវៃប្រហាព្រះពុទ្ធអត់ថាព្រះអង្គត្រូវឬក៏ខុសទេ តែព្រះអង្គឲ្យយើងប្រើបញ្ញាហ្នឹងហើយប្រើបញ្ញាថាស្អីក៏ដោយបើវាប្រព្រឹត្តទៅជាប្រយោជន៍ដល់ខ្លួនផងដល់អ្នកដតីផងវាមិនកាត់បងប្រយោជន៍ទាំងពីរហ្នឹងអាហ្នឹងត្រូវតែបើណាមានក្នុងកពីក៏ដោយអាច មកពីណេពីណាក៏ដោយបើសិនជាវាមិននាំនៅប្រយោជន៍ដល់អ្នកដទៃឬក៏វាមិនធ្វើឲ្យអ្នកភ្លឺស្វាងក្នុងជីវិត មានតាំងពី កាលអាណាថាមិនក៏វាមិនត្រូវតែមិនត្រូវគឺមិនត្រូវហ្នឹងតែមិនត្រូវមិនដែរនឹងតែមិនត្រូវគឺវាតែតែខុសវាមិនដែរត្រូវទេហ្នឹងថាមិនវាចឹងរបស់ពិតហ្នឹងមានតែមួយហ្នឹងនឹងចង់ណែឯងថាផែនដីវិលថាទៅអាដីនោះតែដីអូលោកអាចមកអេនៅទៅ មកពីអ៊ីនធឺណិតហ្នឹងចាគ្រូតែនៅតែនៅតែឃើញដាច់ហើយឃើញចូលសារមិញប្រហែលជាអូនេះជាចប់វិញអាយុនៅវែងអញ្ចឹងមិញនិយាយគ្នាលេងថាឈប់ហ្នឹងក៏គេលឺដែរមិញអត់តតតិចទៀតទេអញ្ចឹងចំកន្លែងណាមិញនិយាយរឿងអាចារ្យថាហ្នឹងអាចារ្យថាអញ្ចឹងអ្នកស្ដាប់នៅលឺណាហ្នឹងហើយ sorry មិញគិតថាវាដាច់បាត់ហើយណាបន្តបន្តិចអញ្ចឹងខណៈជំរាបញាតញោមចេះថាឲ្យតែយើង កាន់តាម គេថាមិនមែនបញ្ញាយើងទេសរុបមកវិញអញ្ចឹងណាគេថាហ្នឹងអាអាត្មាថាក៏ដោយពុទ្ធថាក៏ដោយ ដល់រាប់ណា បញ្ញាយើងស្ទាបវាអត់ដល់មានន័យថាកន្លែងហ្នឹងពពុទ្ធអត់ឲ្យកាន់យកឲ្យតែបញ្ញាយើងស្ទាបអត់ដល់ណាហើយដល់កាន់តាមគេថាវាមានតែខ្លាចហើយជឿនឹងជឿគេថាទៅហើយខ្លាចបើមិនអញ្ចឹងទេ ខ្លាចវាអញ្ចេះខ្លាចវាអញ្ចោះឃើញវាមានបញ្ញាដែរអានេះឧទាហរណ៍ថាពេលយប់ណោះយើងឃើញស្ទង់ស្ទង់អញ្ចឹង ឃើញរាងក្ងែកក៏ងក់គេប្រាប់ថាអានឹងពស់អានឹងគេថាប៉ុន្តែយើងមើលវាអត់ច្បាស់យើងថាមិនជឿអានេះយើងគ្រាន់ថាមិនជឿអញ្ចឹងទៅប៉ុន្តែសួរតែច្បាស់អត់ទេដល់ហើយជឿតាមគេគេលោកវាចឹងមែនប៉ុន្តែសួរច្បាស់អត់អញ្ចឹងដើម្បីច្បាស់ចុចពិលមួយឆ្វាច់ដល់ឆ្វាច់អស់ដឹងអស់ពោះដឹងពោះវាទល់តែអញ្ចឹងអញ្ចឹងគេថាអីរឿងរបស់គេក៏ប៉ុន្តែសំខាន់យើងចុចមើលឃើញអត់បញ្ញារបស់យើងចុចមើលឃើញអត់ពុទ្ធប្រហើបឲ្យយើងគិតអញ្ចឹង វាមិនសំខាន់ដល់គេថាម៉េចទេក៏ប៉ុន្តែអ្នកឯងអាចពិចារណាឃើញថាម៉េចអត់ហ្នឹងហើយុនម៉ារនីខ្ញុំករណា សូមថ្វាយបង្គំព្រះអង្គខ្ញុំករណា ជាអ្នកដែលជឿអំបោះក្រហមសែនព្រេនអូ តែឥឡូវឈប់ទាំងអស់ហើយតាំងពីបានស្ដាប់ព្រះអង្គបាន ប្រហែលជាមួយឆ្នាំកន្លះមកអសាធុក៏សូមជ្រះថ្លាអនុមោទនាចំពោះការបាននៅធម្មទានជ្រាបដល់សន្តានចិត្តរបស់ធុនមារនីដល់ពេលយើងយល់ចឹងទៅយើងលះបង់ដោយ មិនភ័យខ្លាចមិនត្រូវបានគេបង្ខំហើយក៏លែងមានអារម្មណ៍ថាបាត់បង់អីវាមានតែចំណេញវាមាន តែបាននូវភាពភ្លឺស្វាង ក្នុង ជីវិតកាន់តែច្រើនឡើងបាទដូចឃើញព័ត៌មានប្រហែលថ្ងៃនេះចឹងដូចកាលថ្ងៃ ទី4នៅម្ដងនេះឃើញកម្ម សារព័ត៌មានកម្ពុជាថ្មីគេចុះផ្សាយមនុស្សរាប់ពាន់នាក់ឈរតម្រៀបជួរទៅយកអីអឺ sticker អឺ sticker អី sticker កាត់អីកាត់គ្រោះកាត់អីមិនដឹងคลิกទៅ Mm-hmm. កាត់ឆុង sticker កាត់ឆុងចឹងញាតិញោមបងប្អូនឃើញចឹងហើយយ៉ាងមិនដែរបងមានសង្វេកខ្លះទេថាបើយើងកើតមិនតាន់ពន្លឺធម៌ របស់ព្រះសម្មាសម្ពុទ្ធសមថាយើងមិនដឹងតរោអីពឹងជាតរោទៅណាឲ្យតែគេប្រកាសរឿងអីជាតរោទៅប៉ុន្តែរស្មីពធននៅកលែតនៅពេញបរិបូរប៉ុន្តែនៅតែមានរឿងនឹងកើតឡើង Mm-hmm. មិនគួរឲ្យខឹងមិនគួរឲ្យស្អប់ពួកគាត់អីទេតាមពិតពួកគាត់សិតតែគួរឲ្យអាណិតព្រោះទៅនឹងគឺទៅដោយភាពភ័យខ្លាចទៅដោយអឺខ្លាចវាឆុងវាអីចឹងណាទៅដោយភាពភ័យខ្លាចទៅដោយដោយភាពខ្វះសេចក្តីសុខនៅក្នុងចិត្តឃើញទេខ្វះសេចក្តីសុខខ្វះទីពឹង បើសិនបើមនុស្សមាន ទីពឹងមាន ចាំបាច់ពឹងរបស់ក្រៅខ្លួនអីទៀតហ្នឹងហើយនឹងក្នុងន័យធម៌អាចហៅបានថាជាមនុស្សអនាថាអនាថាយើងច្រើនប្រើចំពោះអឺអ្នកក្រសម្បត្តិគ្មានផ្ទះសម្បែងអីចឹងណាតែ ការដែលអត់ផ្ទះសម្បែងអត់ទ្រព្យសម្បត្តិនោះ ព្រះបរមគ្រូមិនហៅថាជនអនាថាទេមនុស្សអ្នក មានកិលេសទេដែលហៅនោះតែអ្នកអនាថាពិតប្រកបគឺអ្នកដែលគ្មានទីពឹងផ្លូវចិត្តពេលយើងហៅអ្នកអត់ផ្ទះអត់សម្បែងអត់ទ្រព្យអត់សម្បត្តិថាជាជនអនាថា អឺអញ្ចឹងព្រះសម្មាសម្ពុទ្ធនឹងអនាថាបាត់ហើយព្រោះព្រះអង្គអត់មានផ្ទះអត់មានអីផងហ្នឹងនៅឃើញរឿងហ្នឹងនៅឃើញទៅដល់រឿងសុពពុទ្ធកុដ្ឋិនិយាយរឿងតិចចាស់មិនមែនជាសំណួរតែលើកឡើងអញ្ចឹងបាននៅឃើញព្រឹត្តិការណ៍បែបហ្នឹងក៏លើករឿងតិចទៅគាត់ជាមនុស្សកើតឃ្លងសុបពុទ្ធ សុពពុទ្ធៈកុដ្ឋិសុពពុទ្ធៈកុដ្ឋិហ្នឹងគាត់កើតខ្លួនហើយគាត់ដើរទៅសុំទានទេប៉ុន្តែគាត់ស្ដាប់ធម៌ច្បាស់ឃើញច្បាស់នៅសច្ចធម៌បានសម្រេចជាសោតាបណ្ណបុគ្គលនឹងបុគ្គលមាន ខ្លួនឯងជាទីពឹងពិតប្រកបតែមកសោតាណាហើយ នៅពេលដែលព្រះសម្មាសម្ពុទ្ធនិមន្តទៅវត្តវិញគាត់ទៅអត់តាន់ព្រោះគាត់ទៅត្រៀមទៅត្រៀមចឹងគាត់ចង់ទៅថ្លែងអំណរគុណចំពោះព្រះបរមគ្រូដែលព្រះអង្គលើកឡើងនៅពធធ្វើឲ្យគាត់អ្នកក្រអ្នកសុំទានតែមាន feel ថាគាត់អត់មានខ្វះអីគាត់ទៅជាអឺលែងមានអភិបខ្វះខាតនៅក្នុងចិត្ត ក៏រស់ដោយសេចក្តីសុខក្នុងភាពជាអ្នកសុំទានដដែលនោះអត់មាន ខ្លាយទៅជាសទ្ធិអីទេតែគាត់ពាល់ត្រូវនៅអឺភាពដែលមានខ្លួនឯងជាទីពឹងពិតប្រាកដនឹងហើយដល់តែអញ្ចឹង សកទេវរាជហ្នឹងចង់មកចង់មកអដេញពិសោធន៍មើលថាតើអ្នកដែលឃើញធัวម្លឹងតើនៅជ្រួលច្បល់អត់នេះយើងមនុស្សសាមញ្ញចែក sticker យើងផ្អើលប៉ុណ្ណឹងអានោះប្រអិនមកណាអ្នកដែលយល់ធัวពិតប្រកបអ្នកឃើញសច្ចៈធัวអត់ទេប្រអិនអីប្រអិនទៅតែយល់ខុសហៅតែពីលទាំងអស់ គាត់ដើរទៅថ្វាយបង្គំអរគុណព្រះសម្មាសម្ពុទ្ធសកទេវរាជមកឈរលើអាកាសអឺប៉ិនហៅគាត់ថា ទុក្កតៈបរិស័កប្រែថាណែបរោះទូរគុត ទុរគតហ្នឹងគឺថាមនុស្សរស់ដោយ លំបាកមនុស្សក្រមនុស្សគ្មាន ទីពឹងនឹងឯងហៅថាទុរគតអញ្ចឹងពាក្យហ្នឹងវាខ្មែរយើងប្រើប្រហាក់ប្រហែលនឹងអនាថានឹងឯងអនាថាទុរគតកំសត់អត់ឃ្លានអីហ្នឹងស្កទេវរាជស្រ័យចឹងទៅឯនេះសួរទៅវិញថាកោអេសោណណានឹងហូអាយុណណា អហង្សកមហេយើងជាសកៈទេវរាជយើងជាសកៈទេវរាជអើសកៈក៏សកៈទៅប៉ុន្តែមកបាំងផ្លូវយើងធ្វើអីណានិយាយអត់មានភ័យខ្លាចអីទេ អ្នកដែលយល់សច្ចៈធម៌ច្បាស់ចាក់ធ្លុះសច្ចៈធម៌ច្បាស់នឹងចង់ប្រអិនបកោសីអីក៏អត់អត់មានភ័យព្រួយអីដែរហើយក៏មិនអររំភើបទៅអូអញបានជួបប្រអិនហើយអីក៏អត់ដែរ អិនអីបើអិនឯងហ្នឹងឃើញទេហើយអឺបើអិនសួរថាណែឯងទៅណាយើងទៅគល់អគុណព្រះសម្មាសម្ពុទ្ធប៉ុន្តែហាមណាអ្នកហៅយើងខុសហើយ អ្នកប្រាជ្ញទាំងឡាយមិនដែល ហៅមនុស្សដែលមាន អរិយទ្រព្យដូចជាយើង ថាជាជនទុរគតឡើយ មនុស្សសាមញ្ញប៉ុណ្ណោះមនុស្សពាលប៉ុណ្ណោះដែលហៅមនុស្សដែលមាន អរិយទ្រព្យថាជាមនុស្សទុរគតអរិយទ្រព្យមានសទ្ធាត្រូវមានសិលមានចាគៈមានហិរិមានអតបៈណាហើយមានបញ្ញាយល់ត្រូវ បុគ្គលឯណានៅក្នុងស្ថានភាពគ្រួសារបែបណាជីវភាពបែបណាឲ្យតែមាននៅអរិយទ្រព្យអ្នកប្រាជ្ញទាំងឡាយមានព្រះសម្មាសម្ពុទ្ធនិងព្រះបច្ចេកពុទ្ធជាដើមមិនហៅបុគ្គលនោះថាជាជនទុរគតឡើយណាថាជាជនអនាថាឡើយពួកពេញមនុស្សមានចិត្តបន់គេមានប្រអិនមកមានស្លន់ស្លោយតែដល់ឡើងចេះ ឲ្យតែណែឯងអឺពោលពាក្យតែ3ឃ្លាទៅណែឯងចង់បានអីក៏យើងឲ្យដែរចង់ជាពិឃ្លួងចង់មានទ្រព្យសម្បត្តិណាចង់ខ្លាយជាសិទ្ធិចង់ខ្លាយជាមេតបចង់ខ្លាយជាបរិជាយើងធ្វើឲ្យបានទាំងអស់ព្រោះអំណាចយើងជាប្រអិនប៉ុន្តែមានលក្ខខណ្ឌអ្នកឯងត្រូវពោលពាក្យ3ម៉ាត់3ឃ្លា គ្រាទី1ថាពុទ្ធោនពុទ្ធោធម្មោនធម្មោទី2ដល់ទី3សង្ឃោនសង្ឃោប៉ុណ្ណាចឹងនិយាយថាពពុទ្ធនឹងវាគ្មានពពុទ្ធអីមែនទេអ្នកត្រាស់ដឹងធម៌មែនទេស្អីទេគ្មានទេហើយធម៌នឹងក៏វាគ្មានជាសច្ចធម៌អីពិតប្រកបអាចធ្វើឲ្យសត្វលោករួចផុតទុកអីដែរសង្ឃោទៅថាសង្ឃបរិសុទ្ធដែលប្រព្រឹត្តតាមអវាទរបស់ពពុទ្ធដើរតាមមាគេពពុទ្ធឲ្យរួចផុតទុកដែរនោះក៏គ្មានដែរ ថាតែប៉ុណ្្នឹងមកម៉ែម៉ែចង់បានអីឥឡូវសម្បត្តិនៅក្នុងពិភពលោកហ្នឹងយើងឲ្យទាំងអស់ថាប៉ុណ្្នឹងមកបរោះខ្លួនថាថាអន្តពាលលោសេណែជន់អន្តពាលអ្នកមិនគប្បីនិយាយពាក្យនោះនឹងយើងឡើយណាអពេហេអពេហេចូលប្រះពីមុខយើងទៅចូលអន្តរធាន ពីមុខយើងទៅ យើងមិនត្រូវការជំនួយ ពីអ្នកឡើយ ដំណើររបស់យើងទៅជួបព្រះបិតាមិនអាចបុគ្គលណាមួយមកបង្វែរទិសយើងបានឡើយចូលអ្នកអន្តរធានចេញពីមុខយើងចោះអស្ចារ្យនេះហ្នឹងមាននេះណូមកពីច្បាស់រឹងត្អឹងណូមកពីច្បាស់ថាលោកបានឃើញអ្វីយ៉ាងពិតប្រកបមានទីពឹងយ៉ាងពិតប្រាកដនៅក្នុងចិត្ត ដូច្នេះកុំថាឡើយត្រឹមមនុស្សចែក sticker កាត់ហុងស៊ុយប៉ុណ្ណឹងទេវតាមកចែកក៏អត់យកដែរនេះនេះប្អិនមកខ្លួនឯងក៏អត់ដែរហើយកុំថាឡើយដល់មានម៉ូតូជិះទៅយក sticker ខ្លួនឯងនោះ ដើរកាន់តែឈើច្រត់ដើរសុំទៀនអត់ខ្ពើមព្រោះអីពីព្រោះគាត់មានទីពឹងនៅក្នុងចិត្តរបស់គាត់ហ្នឹងហើយដូច្នេះគាត់មិនមែនជាជនអនាថាទេ គាត់ជាមនុស្សដែលមានឈ្មោះថាអត្តាហិអត្តណោនេថោគឺមានខ្លួនជាទីពឹងពិតប្រាកដដូច្នេះរបស់ខាងក្រៅมันអាច ធ្វើឲ្យកម្រើកញាប់ញ័រទៀតឡើយហ្នឹងហើយចឹងសកៈទេវរាជហ្នឹងក៏បាត់ពីនោះទៅនិយាយអត់ឈ្នះគាត់ ពួកមកសាកលបងតែមិនមកធ្វើមែនទេខ្ញុំសាកលបង ថាបុគ្គលដែលយល់ច្បាស់ឃើញច្បាស់សច្ចធម៌ម្លឹងហើយទៅបញ្ឆោតឲ្យភ្ញាក់ផ្អើលរឿងខាងក្រៅទៀតទៅភ្ញាក់ផ្អើលដែរទេអញ្ចឹងសកទេវរាជអស់ចាក្នុងចិត្តណាក៏បាត់ពីទីនោះទៅ ទៅជួបព្រះសម្មាសម្ពុទ្ធមុនរៀបរាប់ ប្រាប់ព្រះសម្មាសម្ពុទ្ធតាមដំណើររឿងហើយក៏អស់ចាក្នុងចិត្តទីព្រះអង្គហើយអស់ចាណាស់ សាវករបស់ព្រះអង្គអ្នកដែលបានស្ដាប់នៅសច្ចធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយកុំថាឡើយ មនុស្សសាមញ្ញធម្មតាសូម្បីតែអ្នកសុំទានសូម្បីតែមនុស្សកើតឃ្លងហើយសុំទានខ្ញុំព្រះអង្គមិនអាចយកសម្បត្តិណាមួយនៅក្នុងពិភពលោកនេះទៅពង្វាយចិត្តគាត់បានអស្ចារ្យពិតជាអស្ចារ្យបានព្រះសម្មាសម្ពុទ្ធត្រាស់ថា បបិទ្ធមហាវាសវៈព្រះអង្គហៅសកទេវរាជណាកុំថាឡើយ អ្នកមានឫទ្ធិអំណាចមានបុណ្យបារមីប្រហែលនឹងព្រះអង្គមួយអង្គឯងចង់ទៅពង្វែចិត្តគាត់ បើទោះជា អ្នកមានឫទ្ធិអំណាចប្រហែលទ្រង់នោះអង្គុយតម្រៀបគ្នាហើយប្រើចិត្តសាស្ត្រប្រើការបន្លប់ ប្រើឲ្យអស់ទៅអង្គុយតម្រៀបគ្នាតាំងពីឋានមនុស្សរហូតដល់ឋានទេវតាឲ្យគាត់ដើរទៅ ជួបប្រអិនមួយប្រឆោតគាត់មួយ ជួបប្រអិនមួយប្រឆោតគាត់មួយហើយធ្វើឲ្យគាត់អាចទៅជាមនុស្សភ្ញាក់ផ្អើលជារបស់ខាងក្រៅគឺมันអាចដាច់ខាតมันអាចដាច់ខាតមកពីអីថាមកពីសទ្ធាតាំងមមហើយនៅក្នុង កម្មផលវិបាករបស់កម្មនិងក្នុងធัวដែលព្រះបរមគ្រូទ្រង់ត្រាស់ហើយថាមានពិតប្រកបដោយបញ្ញារបស់ខ្លួនឯងមែនណានឹងចឹងនឹងអាប្រពខាងដើមបន្តិចទេថាតែយើងអាចមើលឃើញគាត់ទៅយក sticker នឹងថាយ៉ាងម៉េចជាងកាលរហូតដល់យើងតោះយើងខឹងអីកុំរហូតដល់នឹងអីបាទព្រោះយើងដឹងថាគ្មាននរណាម្នាក់ចង់ខុសទេ តែគ្រាន់តែយើងអាចសង្វេគបានយើងអាចមើលឃើញថាអូសត្វលោកមក ពីគ្មាន ទីពឹងពិតប្រកបបានជាផ្អើលឈូឆរយ៉ាងនេះនឹងហើយនៅពេលដែលយើងយល់ត្រូវហើយគ្រាន់តែយើងកើតចិត្តជាកុសលថាធ្វើមិនដេចណោទើបយើងអាចពន្យល់មនុស្សទាំងអស់នោះឲ្យបានទីពឹងឲ្យបានយល់ត្រូវដូច អាត្មាអញដែរអានេះបើយើង គិតអញ្ចឹងសង្វេគអញ្ចឹងកើតក្តីអាណិតអានឹងកើតកុសលបង តែវាឃើញពួកគាត់ឲ្យតេះឌៀលល្ងងគោងាប់អីអីចេះចោះអានឹងវាបង្កើតតែអកុសលយើងយល់តែមួយជ្រុងក៏ប៉ុន្តែយើងមិនយល់មួយជ្រុងទៀតថាអ្វីដែលជំរុញដៃជំរុញជើងរបស់គាត់ឲ្យទៅយក sticker នោះវាមិនមែនរឿងគាត់ទេមិនមែនរឿងគាត់ទេ គឺមិច្ឆាទិដ្ឋិដែលកើតទុំនឹងចិត្តរបស់គាត់តែប៉ុណ្ណោះបើមិច្ឆាទិដ្ឋិត្រូវលៀងសម្រះហើយមិនមាន ដំណើរទៅរក sticker នឹងទេ ហើយវាមិនមែនតែរឿង sticker នឹងទេស្អីទៀតក៏ដោយឲ្យតែគេអួតថាខ្លាំងប៉កែច្រើនទៀតថ្ងៃក្រោយមិនដឹងស្អីគេទៀតព្រោះអាហ្នឹងទំលឺពីមុនដែរដែរលឺណាថ្ងៃក្រោយគេបង្កើតស្អីទៀតឲ្យតែគិតថាវា កាត់ឆុងវាកាត់គ្រោះវាកាត់អីចឹងទៅអ្នកដែលខ្វះទីពឹងតែងតែទៅរកជានិច្ចហ្នឹងហើយអញ្ចឹងគាត់មិនមែនជាមនុស្សដែលគួរឲ្យស្អប់ទេ ក៏ប៉ុន្តែជាមនុស្សដែលគួរឲ្យអាណិតទៅវិញគាត់មិនមែនជាមនុស្សមានទីពឹងឡើយនឹងហើយសុកធារិតនេះសួរថាតើពាក្យថាឆុង មាន នៅ ក្នុងព្រះធម៌ដែរទេ ឆុងនឹងដូចជា ប្រើតាមចិនតាមអីទេរឿងហ្នឹងប៉ុន្តែបើក្នុងធម៌ធ្លាប់និយាយរឿងគ្រោះណាវាខ្មែរយើង ប្រើថាជាគ្រោះជាគ្រោះគូគ្រោះថ្នាក់ហ្នឹងឯងឬក៏ ចង្រៃចង្រៃឬក៏ជាគ្រោះនឹងចឹងចង្រៃមែនតែនដែលជាហីណាធម្មា ជាធัวថោកទៀតគឺអកុសលក្នុងចិត្តនេះយើងរៀនទៅយើងដឹងណាអញ្ចឹងប៉ុណ្ណឹងគោរពដើមខាងនឹងព្រោះ តែយ៉ាងណា តាមព័ត៌មានកម្ពុជា ថ្មី ថាខាងក្រសួងមានសមត្ថកិច្ចបានចុះទៅសួរនាំហើយ ហើយទៅសួរនាំមិនជួបគេបានធ្វើលិខិតក៏ហៅអ្នកចែកនឹងហើយរឹងតែរឿងជំនឿហ្នឹងក៏រវល់ទៅដល់រដ្ឋាភិបាលដែរវាឃើញថាយើងវាវាគួរឲ្យសង្វេគត្រង់ថារឿងហ្នឹងសិតតែរឿង ជាទូនាទីរបស់ភិក្ខុសង្ឃយើងជួយគួជួយគាត់តាមវត្តនីមួយនីមួយបើពយល់តែរឿងហ្នឹងឲ្យវាច្រើនទៅណា4000វត្តហ្នឹងយល់បន្តិចម្នាក់បន្តិចម្នាក់ទៅតែយើងមិនមានមនុស្សរាប់លានអ្នកឬរាប់ម៉ឺនរាប់ពាន់អ្នកទៅឈរអញ្ចឹងទេព្រោះមនុស្សទាំងអស់ហ្នឹងសិតធ្លាប់ទៅវត្តទាំងអស់ហ្នឹងភាកច្រើនសិតធ្លាប់ទៅវត្តប៉ុន្តែមិនខ្មៅគាត់ទៅយកអាស្ទីកឺហ្នឹងទៀតច្បាស់ណាស់ថាទៅវត្តក៏អត់បានមេរៀនពុទ្ធទេ បើគាត់បានមេរៀនពុទ្ធពិតប្រកបហ្នឹងបើទោះជាទៅក៏ទៅភាកតិចដែរគាត់ថាគាត់ស្ដាប់មិនសូវយល់អីចឹងទៅប៉ុន្តែទៅយល់ច្បាស់ហើយគួយសោចហើយកន្លែងចង់បានអានោះតែយើងនិយាយអស់សំណើចតិចចុះថាគាត់បើច្បាប់ធ្វើអីគេកោះហៅអីប្រកាសជាចែកការពារតែកាត់ឆុងឲ្យគេភ្លេចមើលកាត់ឆុងខ្លួនឯងត្រូវប៉លិសហៅយ៉ាងហ្នឹង អញ្ចឹងប៉ុន្តែយ៉ាងណាសត្វលោកប្រព្រឹត្តទៅតាមកម្មអានៅតែនិយាយចឹងនៅតែនិយាយចឹងថ្ងៃណាស្ដាប់បានអាចថាកំពុង live នឹងអ្នកទៅយក sticker នឹងអាចកំពុងស្ដាប់ខ្លះដែរតាមមើលហើយប្រុសពៅប្រុសពៅសួរថាកណាសូមប្រកេនសំណួរហេតុអ្វី មនុស្សចាស់ពេលដង្ហើមតិចគេតែងនិមន្តប្រសង់សូត្រមន្តរីឯតាតាស្វាតជាយនៅអភិធម្មវាជាប្រពៃណីវាជាទម្លាប់ណាវាទៅជាប្រពៃណីខ្មែរទៅហើយហើយឲ្យវាមានដំណើរដើមតងអីនោះវាគ្រាន់តែមានរឿងមួយអឺ ពេលដែលអនាថបណ្ឌិកសិទ្ធិលោកចិត្តអស់ជីវិតនឹងព្រះសរិបុត្រនិងព្រះអានន្ទលោកនិមន្តទៅសួរសុខទុក្ខសួរថាមិនទៅលោកសិទ្ធិតើករាជកាយនេះតើសរីរៈយន្តនេះប្រព្រឹត្តទៅបានស្រួលទេឬឬក៏យ៉ាងណា បានអនាថបណ្ឌិតលោកថាំងលោកម្ចាស់រាងកាយនេះមិនស្ដាប់បង្កប់ទេខ្ញុំកណាលំបាកអត់សង្កត់ពេកណាស់នៅក្នុងរាងកាយរបស់ខ្ញុំកណានោះដូចលំពេងចាក់អញ្ចឹងមកគាត់ចិត្តស្លាប់ហើយពេលនោះអាហ្នឹងអាហ្នឹងច្បាស់យើងសិក្សាអញ្ចឹងមើលមិនអរិយបុគ្គលអត់ឈឺទេ ហ្នឹងអត់យល់ថាស្អីផងទៅថារីបុគ្គលអត់ចេះឈឺអត់ចេះឈឺមិនមានរាងកាយមានវេទនាវេទនា3ហ្នឹងវាប្រព្រឹត្តទៅដូចគ្នាសុខទុក្ខឧបេក្ខាហ្នឹងមានដូចតែគ្នាទាំងអស់ហ្នឹងអីបានសរីបុត្រលោកបញ្យលបែបអភិធម្មរូបដែលវាជារាវាត្រុតត្រោមវាក្រំគ្រាវាអាពាតឲ្យវាអាពាតតែអឺរូបនឹងចោះណាសូមកុំឲ្យលោកសិទ្ធិហ្នឹងជាអ្នកអាពាតជាអ្នកឈឺ កាលណាដកនៅអបាទាននៅក្នុងខណ្ឌនឹងហើយលោកសេដ្ឋីមិនមាននៅក្នុងខណ្ឌនឹងទេជាដើមពេលហ្នឹងលោកពយលអភិធម្មច្រើនដល់អញ្ចឹងគាត់ស្រក់ទឹកភ្នែកលោកចាស់ហើយប៉ុន្តែគាត់នៅស្ដាប់យល់មិនមែនតែផ្ទឹកផ្ទឹកចិត្តងាប់មែនទេទេដល់គាត់ស្ដាប់យល់អញ្ចឹងទៅគាត់ស្រក់ទឹកភ្នែកគាត់ថាលោកចាស់កាលណាជួព្រះសម្មាសម្ពុទ្ធញឹកញាប់ តាំងពីដើមមករហូតហើយគាត់ជាអរិយបុគ្គលផងគាត់ដែរបានស្ដាប់អីធំហ្នឹងដល់គាត់ឮពេលគាត់ឈឺនោះវាព្រោះជ្រួតជ្រាបក្នុងសាច់តសៃគាត់ស្ដាប់ទៅវាយល់យល់អភិធម្មហ្នឹងគាត់សុំសំណូមពរសុំពរសុំផ្ដាំទៅព្រះបរមគ្រូថាសុំឲ្យអឺកុហកអ្នកស្លៀកពាក់សហ្នឹង បានរៀននៅធម៌ដ៏មានជំរឿនឹងផងអ្វីត្បិតថាពួកយើងមាន កិច្ចរវល់នៅក្នុងកិច្ចការចិញ្ចឹមជីវិតក៏ពិតមែនក៏ប៉ុន្តែគង់មាន កលបុត្រដែលមានបញ្ញារវាសអាចចាប់យកបានណាពាក្យពាក្យសហ្នឹងយើងកុំជាប់មកអីអាពាក្យហ្នឹងវាជាប្រពៃណីរបស់ឥណ្ឌាទេអាហ្នឹងយើងក៏ជាប់ដែរទៅឲ្យទៅធัวធัวស្លៀកពាក់សដែរហ្នឹងប្រពៃណីរបស់ឥណ្ឌាដែរគេនិយាយនិយាយតាមប្រពៃណីគេមិនប្រពុតបង្កប់តែហ្នឹង ដូច្នេះចាប់ពីពេលនោះមកព្រះបរមគ្រូក៏អនុញ្ញាតឲ្យភិក្ខុនិយាយអភិធម្មនឹងប្រាប់បរិស័ទដែរបរិស័ទនឹងក៏ចាប់ផ្ដើមបានស្ដាប់ស្អីជាអភិធម្មតាំងពីនោះមកពេលព្រះអង្គអនុញ្ញាតនឹងមិនមែនអនុញ្ញាតឲ្យមនុស្សចិត្តស្លាប់ចឹងទេហើយការសំណូមពររបស់អនាថបណ្ឌិតនឹងក៏មិនមែនសំណូមពរឲ្យព្រះអង្គសម្ដែងអភិធម្មដល់មនុស្សចិត្តស្លាប់ដែរវាគ្រាន់តែគាត់ស្រោកស្ដាយថា ការដែលគាត់នៅខ្លួនជាស្មារឹងនោះក៏អត់បានស្ដាប់ឥឡូវនេះវាហួសពេលទៅហើយគាត់ប្រាប់ចឹងវាហួសពេលទៅហើយខ្ញុំកណាវាអស់ពេលទៅហើយសរីរៈនេះវានឹងបែកធ្លាយនៅពេលខាងមុខនេះហ្នឹងហើយឃើញទេចឹងវាមានដំណើររឿងរ៉ាវហ្នឹងដែលអភិធម្មព្រះសរិបុត្រនិងព្រះអនន្តលោក ទៅសំដែងប្រាប់ លោក សិទ្ធិនាពេលចិត្តស្លាប់ហ្នឹង អញ្ចឹងបានជាមនុស្សចិត្តស្លាប់គេតែងទៅយកអភិធម្មទៅសូត្រខុសគ្នានឹងនឹងដំណើររឿងដែលព្រះរហន្តលោកធ្វើទៅទៀតដែលព្រះសារីបុត្រនិងព្រះមោគលានយកទៅនោះព្រះអនន្តយកទៅនោះលោកមិនមែនយកទៅសូត្រទេលោកយកទៅពយល់ពយល់ឲ្យយល់បើគាត់មិនយល់គាត់អត់មានសំណូមពរអញ្ចឹងទេយល់រូបប្រខណ្ឌនឹងមិនទៀងវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹង លោកពយលពីអភិធម្មហ្នឹងពីបរមត្តធម៌ហ្នឹងលោកស្ដាប់ទៅលោកយល់បាទវារហូតដល់ជ្រះថ្លាកើតឡើងហើយវាស្ដាយក្រោយតោមណោះផងស្រក់ទឹកភ្នែកថាកាលដែលខ្លួនជាស្មារឹងហ្នឹងមិនបានស្ដាប់មិនបានរៀនអញ្ចឹងសូមព្រះអង្គអនុញ្ញាតឲ្យភិក្ខុទាំងឡាយហ្នឹងសំដែងអភិធម្មហ្នឹងដល់កុហកទាំងឡាយគាត់មិនមែនថាំងឲ្យមនុស្សចិត្តងាប់ដូចខ្ញុំព្រះអង្គហ្នឹងយកអភិធម្មមកសូត្រឲ្យស្ដាប់ទៅគាត់អត់មានថាអញ្ចឹងទេគឺចង់ឲ្យអ្នកដែលមិនតន់ឈឺដូចគាត់ហ៎ ចង់ឲ្យអ្នកមិនតន់ឈឺនឹងបានរៀនណាបានស្ដាប់ព្រោះដូចគាត់ហ្នឹងវាមានកម្លាំងណាស់ទៅរៀនទៀតតែគាត់គាត់ដឹងថាវាព្រោះវាត្រូវសិច្ចៈធម៌ហ្នឹងបរមត្តអភិធម្មហ្នឹងវាអស្ចារ្យខ្លាំងពេកបើគាត់ស្រក់ទឹកភ្នែកហ្នឹងប៉ុន្តែយើងយកតែដំណើររឿងយកមកបង្កើតជា របៀបប្រពៃណីទៅឲ្យតែមានមនុស្សស្លាប់ចឹងទៅក៏យើង សូត្រអភិធម្មទៅ ឬក៏ចិត្តស្លាប់ចង្រិតដង្ហើមចង្រិតហ្នឹងសូត្រអភិធម្មក្នុងន័យថាខៃលោគាត់បានធัวខ្លះអើវាអាចដែរវាខាន់លឺសំឡេងធัวទៅគាត់នឹកឃើញតែគាត់ទៅបំពេញបុណ្យនេះឯនោះតែឲ្យយល់មកថាមិនយល់ទេមិនយល់ទេមិនយល់ដូចអនាថាបិណ្ឌទេអនាថាបិណ្ឌហ្នឹងគាត់ស្ដាប់យល់បើមិនយល់ទេគាត់មិនមែនស្ដាយអញ្ចឹងទេហើយគាត់ក៏មិនមែនសំណូមពរឲ្យពិខុបង្រៀនបរិស័ទផងទេមកពីគាត់យល់គាត់យល់ ហ្នឹងប៉ុន្តែវាคล้ายជាប្រពៃណីហើយតែមិនដឹងធ្វើម៉េចទៅធ្វើក៏ធ្វើទៅប៉ិនគុំនៅ ត្រឹមប៉ុណ្ណឹងឡើងថ្នាក់ផងអាត្មាក៏មិនចង់ទៅឲ្យវាបំបត្តិអីដែរបើវាជាប់ហើយនោះវាជាប់ខ្លះទៅវាមិនជាប់បោះខ្មែរខ្លះទៅវាជាប់បោះចិនបោះយួនអស់ទៀតលើអាហ្នឹងគ្រាន់តែជាគ្រឿងចងមួយថាអើវាមានប្រពៃណីដែរវាមានក្បួនសម្រាប់ធ្វើដែរព្រោះជំនឿហ្នឹងវាកាត់វាមិនងាយអស់ប៉ិនឲ្យវាមានថាអើជារបៀបរបស់ខ្មែរប៉ុណ្ណឹងប៉ិនកំនៅប៉ុណ្ណឹង អានឹងទុកអញ្ចឹងទៅតែកុំនៅប៉ុណ្ណឹងឡើងថ្នាក់ផងកុំនៅតែ baby បរិស័ទរហូតនោះ baby បរិស័ទមានន័យថាគេនាំឲ្យធ្វើអីធ្វើនឹងធ្វើអីធ្វើអត់ដែលហ៊ានអាកាត់អីទេមិនដែលហ៊ានពិសោធន៍អីទេមិនដែលរៀនឲ្យយល់ដើរខ្លួនឯងមិនទេអានឹងគឺថា baby មួយជីវិតងាប់ទៅវិញនៅតែ baby ដែលអត់ឡើងថ្នាក់ហ្នឹងហើយហើយដល់អត់ឡើងថ្នាក់អញ្ចឹងមិនហៅថាភាវនាកើតពាក្យថាភាវនាវាចម្រើនចម្រើនសទ្ធាចម្រើនបញ្ញាចម្រើនការយល់ដឹង អាហ្នឹងវាវាទៅរួចផុតទុកកើតធ្វើឲ្យជីវិតហ្នឹងវា develop កើតវាអភិវឌ្ឍកើតវារីកចម្រើនបានវាទៅតែចម្រើនដោយប្រទេសគេហៅថាអភិវឌ្ឍប្រទេសអញ្ចឹងបើប្រទេសនៅដដែលមិនហៅថាអភិវឌ្ឍណាផ្លូវចិត្តរបស់យើងដូចគ្នាផ្លូវចំណេះដឹងរបស់យើងដូចគ្នាផ្លូវប្រតិបត្តិរបស់យើងក៏ដូចគ្នាដែរបើថាដដែលដដែលដដែលដដែលអឺអូដូចផ្លូវលំអញ្ចឹងគេអានេះផ្លូវអតេះបតាមពីដើមមកទៅចាក់កស៊ូនាំខូចដើមទៅអី យើងទុកចឹងវាមានអភិវឌ្ឍអីកើតមនុស្សយើងចឹងដែរទៅធ្វើតាមតែគ្នានឹងមិនដែលយល់ដឹងដើម្បីឲ្យមានពលឺក្នុង ជីវិតផងធ្វើម៉េចឲ្យជីវិតនឹងរីកចម្រើនកើតចឹងណានឹងប៉ុណ្ណឹងរឿងសោតនឹងរឿងទម្លាប់ប្រពៃណីទេ ទៅ ប្រទេសផ្សេង ដែលគេកាន់ Buddhism ដែរនឹងក៏គេមានធ្វើចឹងដែរគេធ្វើផ្សេងពីនឹងទៅទៀត នេះជាការសម្ដែង ថាជារឿងប្រពៃណីយករឿងណាមួយឲ្យវាសមសមសមបង្កើតជារបៀបប្រពៃណីមួយទៅប៉ុន្តែខ្លឹមសារដើម ដែលព្រះសរិបុត្រមកកលៀនអើអនន្តទៅសំដែងហ្នឹងមិនមែនទៅសោតចឹងទេមែនទេទៅពយលអង្គុយពយលអង្គុយពយលទៅលយលដូចរឿងកេរីមនុនចឹងណាមនុស្សឲ្យតែមនុស្សឈឺគឺសោតកេរីមនុនណាសោតកេរីមនុនព្រោះព្រោះព្រោះក្លប់ឬនិទានរឿងហ្នឹងថា គិរីមនុស្សនឹងមានអាពាធធ្ងន់អានន្តយកទៅប្រាប់ព្រះអង្គឲ្យយកសញ្ញា10ទៅប្រាប់គិរីមនុស្សគិរីមនុស្សស្ដាប់នៅសញ្ញា10នឹងហើយ លោកក៏ជាពីអាពាធទៅយើងបានរឿងប៉ុណ្ណឹងឲ្យតែមនុស្សឈឺសូត្រអានឹងតែហ្មងសូត្រមនុស្សឈឺសូត្រអានឹងតាមពិតព្រះអានន្តមិនមែនទៅសូត្រទេ ទៅសំដែងប្រាប់នាំពាក្យព្រះទៅប្រាប់សញ្ញាមួយមួយនឹងគិរីមនុស្សស្ដាប់យល់តាំងពី1ដល់10ណា ចប់ប៉ុណ្ណឹងលោក អស់សេចក្តីប្រកាន់អារោគបបាក់ចិត្តហ្នឹងវាលែងកើតទុកទៅរោគរូបលោករោគកើតពីចិត្តបាក់ចិត្ត stress ទៅជា depression ទៅទៅជាខ្សោយទៅទៅអស់កម្លាំងទៅដល់ពេលលោកស្ដាប់អានឹងយល់អស់ទៅអស់សេចក្តីប្រកាន់នៅក្នុងនាមរូបហ្នឹងទៅក៏ជាទៅសិតតែស្ដាប់យល់ទាំងអស់បានជាហ្នឹងណាជំងឺហ្នឹងវាកើតពីចិត្តដល់លោកយល់ទៅវា feel fresh relax វាឈប់ប្រកាន់មមទៅចឹងទៅក៏វាមានកម្លាំងជាមកវិញមកឲ្យឯងស្ដាប់យល់អីផងឯងទៅជាមិនទៅណាដូចខ្មែរថានៅសោតសោតទៅប៉ិនកំនៅតែប៉ុណ្ណឹងយល់ឲ្យវាច្បាស់ឡើងថាតើគេធ្វើមិនខ្មិចអាដើមកុំយល់តែអាចុងណាយើងបើនិយាយពីទៅទិញឡានចង់បានតែអាអសតមែនណាចង់បានតែអសតចង់បានតែណា បើថាមកពីជប៉ុនអាជប៉ុនមែនតែនអត់មានខ្លែងខ្លាយដូរគ្រឿងអីទេហ្នឹងបើនិយាយពីរបស់យើងទិញយើងពិនិត្យបើថាមិនចេះពិនិត្យរកគេជួយពិនិត្យទៀតណាទិញរបស់ទិញអីណាប៉ុន្តែពិធី កម្មរាល់ថ្ងៃធ្វើបុណ្យរាល់ថ្ងៃនេះយើងអត់ដែលចង់ដឹងអា originally អាដើមផុនគេធ្វើមិនអីមិនថាចង់ដឹងដឹងតែអាចារ្យប្រឡយប្រឡប់អស់ហើយដឹងតែគេយកមកកែច្នៃអស់ទៅហើយ ដូចឡានហ្នឹងមិនដឹងកែឆ្នៃប្រមាណទឹកអស់ហើយមកប្រើអាគេកែហើយលាបពណ៌ហ្នឹងអាដើមនោះយើងអត់រៀនទេយើងចង់បានទេស្អីស្អីទៅឲ្យគេធ្វើហើយហើយអស់រាប់ពាន់រាប់ម៉ឺនដុល្លារក៏ធ្វើដែរឃើញប៉ុនហ្នឹងហើយរាប់ពាន់រាប់ម៉ឺនដុល្លារក៏ធ្វើដែរប៉ិនបានអាដើមទេអត់ផង បានប្រពុតបរៀនមែនទេអត់ផងបានអាចារ្យបរៀនណាបានតែលោកបរៀន បានតែអាចារ្យបរៀនហ្នឹងរឿងមែនទេហ្នឹងក៏អត់មាន Yeah. ហ្នឹងអញ្ចឹងមកថាទុកក៏ទុកចោះអានឹងទុកក៏ទុកចោះប៉ុន្តែឡើងថ្នាក់ផងរៀនមើលផងដូចយើងទិញរបស់អញ្ចឹងអើបើទិញបានទៅហើយប្រើសិនទៅប៉ុន្តែទិញលើក្រោយយើងដឹងថាអ្នកតើវាកែខៃច្រើនពេកអស់អាដើមហ្នឹងមិនស្រួលទេដាច់ទឹកសាបាក់ងាប់យើងចេះមើលអញ្ចឹងឃើញគ្រោះថ្នាក់អញ្ចឹងផងអញ្ចឹងយើងចេះទៅរកអារបស់មែនតេនមួយទៀតអាចសូខេង សុខេងឯសូខេង SO លោកម្ចាស់គ្រូខ្ញុំកណាវេទនាទាំងចិត្តទាំងកាយជីវិតខ្ញុំ ធ្វើសេចក្តីល្អទាំងពីក្មេង មិនបៀតបៀនជីវិតសត្វតាំងពីក្មេង ជួយគេឲ្យរួចពីទុក្ខទោះខ្លួនឯងលំបាកទៅចុងក្រោយពួកពួកអឺពួកទុក្ខផលលំបាកជួបទុក្ខផលលំបាកពួកទុក្ខ ផលលំបាកឲ្យខ្ញុំវេទនាទាំងគ្រួសារម្ដងហើយម្ដងទៀតតើកម្មអ្វីរបស់ខ្ញុំម្ចាស់មិនបាច់ទៅរកកម្មអតីតកាលឬកម្មឥឡូវហ្នឹងល្អរបស់យើងហ្នឹងគឺថាល្អវាខ្វះបញ្ញាអញ្ចឹងណាល្អវាល្អហើយយើងធ្វើល្អវាល្អហើយក៏ប៉ុន្តែយើងខ្វះបញ្ញាយើងខ្វះចំណេះដឹងអានឹងដែលព្រះបរមគ្រូព្រះអង្គត្រាស់ច្បាស់ណាស់ថាកន្លែងហ្នឹងថាបុគ្គលមានបញ្ញា មានខ្លួនឯងជាទីពឹង ពាក្យថាបុគ្គលមានខ្លួនឯងជាទីពឹងគឺបុគ្គលមានបញ្ញាហ្នឹងអត់មាននិយាយរឿងល្អត្រឹមតែល្អទេបើទោះមានបញ្ញាទៀតដោយមហាកុសលវាមាន8ក៏ពិតមែនប៉ុន្តែតែ perfect one អាល្អមែនទែនហ្នឹងគឺប្រកបដោយបញ្ញាអុយយើងធ្វើល្អល្អចេះតែតែវាមិនបានសម្រេចផលល្អហ្នឹងរឿងអីអាល្អរបស់យើងនឹងវាខ្វះមួយ ខ្វះចកោតខ្វះបញ្ញា មានទស្សធាអីជាដៃក្នុងការធ្វើសេចក្តីល្អអញ្ចឹងទៅប៉ុន្តែវាជាតែធ្លាក់ជ្រោះរឿងអីថាជាកោតអត់ល្អខ្ញុំទៅដែរខ្ញុំប្រឹងទៅដែរព្រោះជាធ្លាក់ជ្រោះថាមកវាអត់ជាកោតណាបើនិយាយពីឡានវិញណាកម្លាំងដើម្បីធ្វើសេចក្តីល្អហ្នឹងសទ្ធាដូចដូចដូចដូចជា energy ដូចជាជាជា power ជា កម្លាំងទាញរំកិលនៅរថយន្តនឹងឲ្យឃ្លាតពីទីនឹងទៅនឹងសទ្ធារីឯបញ្ញាដូចជាចង្កូតសំខាន់ណាអញ្ចឹងពេលដែលទៅនឹងគឺយើងនិយាយថាយើងធ្វើល្អយើងជួយគេយើងធ្វើល្អនេះល្អនោះល្អពេលល្អហើយអត់មានអត់មានបដិសេធថាមិនល្អទេប៉ុន្តែល្អរបស់យើងមានចង្កូតអត់ដូចដូចរថយន្តដែលវាចេញពីតំណឹងចេញទៅចេញយើងដឹង អេខ្ញុំខំចេញពីកន្លែងហ្នឹងខ្ញុំខំទៅមិនក៏ខ្ញុំនៅតែពិបាកនៅតែវែងផ្លូវមិនក៏ចេះធ្លាក់ជ្រោះតែអ្នកណាថាមិនចេញចេញហើយតើចេញពីកន្លែងហ្នឹងហើយតើចេញពីលួងភក់កន្លែងហ្នឹងហើយតើប៉ុន្តែដោយសារវាអត់វាអត់ចង្កូតវាអត់ត្រីវិស័យវាអត់ចេះមើលមេគានុងអញ្ចឹងវាត្រូវធ្លាក់ជ្រោះហើយអញ្ចឹងអញ្ចឹងបានកុសលហ្នឹងវាមិនមែន ជាបច្ច័យឲ្យកើតទៅកុសលតែមួយមុខឯងវាអាចជាបច្ច័យឲ្យកើតអកុសលក៏មានដែរដោយបច្ច័យផ្សេងផ្សេងអញ្ចឹងអញ្ចឹងបើសួរថាកម្មអ្វីពីជាតិមុនអាត្មាក៏មិនដឹងដែរប៉ុន្តែអាត្មាដឹងថាប្រកបជារាល់ការធ្វើរបស់យើងនោះគ្រាន់តែល្អតែខ្វះការយល់ដឹងអញ្ចឹងខ្វះការយល់ដឹងខ្វះការយល់ដឹងខ្វះការសម្លឹងមើលនៅ ផលវិបាករបស់វាដែលចឹងទៅវាមិនអាចសម្រេចបានល្អនោះទេដូច្នេះល្អគឺល្អហើយប៉ុន្តែត្រូវល្អប្រកបដោយបញ្ញបញ្ញាហ្នឹងគឺការយល់ដឹងណាយល់ដឹងរឿងសង្គមយល់ដឹងរឿងច្បាប់យល់ដឹងរឿងស្អីស្អីនៅជុំវិញខ្លួនយើង រហូតយល់ដឹងថាចិត្តនឹងវាមាន ការប្រព្រឹត្តទៅយ៉ាងម៉េចវិធីជីវិតនឹងប្រព្រឹត្តទៅ ដោយហេតុបច្ច័យបែបម៉េចទៅទៀតនោះអាដឹងចុងក្រោយនឹងឡើងកើតទុកអាឡើងដេកកើតទុកបើទោះជាវាបានសម្រេចដោយក្តីប្រាថ្នាមិនបានដោយក្តីប្រាថ្នាតែបញ្ញាអាកាត់បានឃើញ ថាជីវិតនឹងវា up and down ធម្មតាចឹងហ្នឹងហើយពីព្រោះរឿងវេទនារឿងពិបាករឿងអីហ្នឹងវាមិនមែនតអ្នកសួរទេមនុស្សទាំងអស់គ្នាហ្នឹងដែលកំពុងតែ ចូលមើលទាំងអស់គ្នាបើឲ្យគាត់អឺអង្គុយរៀបរាប់ ពីទុកលំបាកដែលឆ្លងកាត់មកមិនតិចជាងគ្នាទេខ្លាំងខ្លាំងជាងយើងរហូតដល់ជាប់គុកជាប់ច្រវាក់ជន់ដានគេត្រូវគេមួលបកាច់ឬក៏ស្អីស្អីអូច្រើនណាស់ច្រើនណាស់មនុស្សធាតពិតបញ្ញខណ្ឌនេះជាទុកស្រាប់ហើយណានោះតើបញ្ញាឃើញច្បាស់តែនឹងទៀតថាបញ្ញខណ្ឌនេះជាទុកហ្មងហ្នឹងមានតួបញ្ញាដែរដែលដឹង មិនគ្រាន់តែជឿព្រះសំដែងមកទេទល់តែឃើញមែនណដ្ឋខន្ធសមាទុក្ខា ទុកណាណាស្មើដោយខណ្ឌមិនមានខណ្ឌហ្នឹងស្អីគឺតួជីវិតរាងកាយយើងហ្នឹងហ្នឹងតួជីវិតរាងកាយយើងហ្នឹងចឹងតែមានខណ្ឌមានទុកហើយព្រោះខណ្ឌហ្នឹងជាតួទុកហ្នឹងហើយទុកកសច្ចៈតួទុកទាំងមូលហ្មងតួ តួតួតួជីវិតតួរូបកាយយើងហ្នឹងចាត់ជាសច្ចធម៌មិនមែនចូលនៅក្នុងនិព្វានទេណាតួខណ្ឌមិនមែនតួនិព្វានទេតួទុកតួខណ្ឌគឺរូបរាងកាយជីវិតយើង ជាតួទុកនៅក្នុងមួយសំណុំរាងកាយយើងដកតែមួយចេញទេដែលមិនមែនតួទុកគឺតណ្ហាអាតណ្ហានោះវាហេតុនាំឲ្យកើតទុកក្រៅពីហ្នឹងមកកាផ្លេហ្នឹងតាំងពីចុងសក់ដល់បាតជើងឲ្យរួមទាំងអាធិធដឹងធាតអីទាំងអស់ទុកទាំងអស់ តួទុក្ខសច្ចៈទាំងអស់ទុក្ខអរិយសច្ចៈហ្នឹងហើយប៉ុន្តែមានតែបញ្ញាទេដែលដឹងកន្លែងនោះបញ្ញាចូលទៅដល់កន្លែងហ្នឹងអស់ត្អូញហើយក៏លេខឃើញមនុស្សមកពិភពលោកទុកទាំងអស់ឃើញគេសើចក៏អត់ឃើញគេសុបាយជាងយើងឃើញគឺកំពុងអួតឡានថ្មីក៏អត់ឃើញគេសុបាយជាងយើងដែរអត់ឃើញសើចក៏កំពុងកើតទុកឃើញពាក់អញ្ជៀនថ្មីរាប់ម៉ឺនដុល្លារក៏ឃើញតែកំពុងតែកើតទុកដែរ ទុក្ខជាទុក្ខអរិយសច្ចៈទល់តែបញ្ញាបានដឹងបានតែបើយើងសង្កេតតាមទិដ្ឋិយើងអន់សង្កេតដោយមានអ្នកយើងអន់ចិត្តអូយឯងគ្មានជាល្អគេអានេះសង្កេតដោយមានអ្នកមិនទូបញ្ញាទេឃើញគេផ្ទះល្អឯងផ្ទះអន់ឃើញឡានថ្មីឯងឡានអន់ប្រៀបធៀបការទុកអានេះមិនមែនមើលដោយបញ្ញាទេមើលដោយមានអ្នកឃើញទេដល់មើលដោយមានអ្នកមើលដោយកិលេស វានាំឲ្យអន់ចិត្តនាំឲ្យខកចិត្តអូគេនោះគេបានសុខឯងជួយគេទៅរហូតគេឲ្យទោសទៅរហូតអានឹងមើលដោយអីមិនមើលដោយបញ្ញាទេមើលដោយទិដ្ឋិមើលដោយការថ្នាំងថ្នាក់មើលដោយតោមនោះមើលដោយអកុសលធម៌ប៉ុន្តែបើតួបញ្ញាកើតឡើងដឹងមានរឿងអីឲ្យយើងកើតទុកកើតឧទាហរណ៍យើងជួយគេ គេអត់ដឹងគុណបើយើងមើលដោយអំណាចតណ្ហាវាជាបច្ច័យឲ្យកើតទោមនស្សបដិខៈថ្នាំងថ្នាក់តែយិះអលមិលគុណវាមិនដឹងគុណអញសោះអានេះមិនមែនមើលដោយបញ្ញាទេណាអាទៅឌីលគេអាមិនដឹងគុណអញហ្នឹងមិនមែនមើលដោយបញ្ញាទេសម្លឹងដោយតណ្ហាព្រោះចង់បានការតបស្នងដល់វាមិនបានគេតបស្នងវាការបដិខៈទាស់ចិត្តអញខំជួយឥឡូវវា កពើវែងបាំងបាត់អាហ្នឹងបដិខៈថ្នាក់សិតតែលគឺកិលេសក្នុងចិត្តរបស់យើងទាំងអស់ចុះបើមើលដោយបញ្ញាជួយទៅគេបានសុខទៅគេខ្លាចជាមនុស្សល្អគេដឹងគុណទៅក៏ញញឹមអនុមោទនាទៅអនុមោទនាមិនមែនមិនអនឹងបានស្អីមកវិញទេមិនមែនទេគឺត្រេកអរនឹងឃើញគេយល់ត្រូវគេខ្លាចជាជនកតញ្ញូគេខ្លាចជាមនុស្សល្អអនឹងអល្អរបស់គេនឹងទេមិនមែនរឿងគេសេសែងឈូមកវិញទេមិនមែនទេ ហើយបើគេខ្លាយជាជនល្មើលគុណទៅទៀតគេមិនដឹងគុណទៅទៀតអញញឹមទៀតញឹមមិនឃើញដល់តួអកុសលធម៌សត្វលោកព្រោះតែល្ងងណោះរឿងប៉ុណ្ណឹងប៉ុណ្ណឹងមិនដឹងដែរគាត់បានអីល្អសេចក្តីល្អកកោគាត់មើលមិនឃើញផងគាត់បានស្អីជាធាតល្អសម្រាប់ខ្លួនឯងតទៅទៀតមើលដោយបញ្ញាឃើញអញ្ចឹងអត់ខឹងអត់ខឹង ឃើញថាមនុស្សអ្នកខាតលៀបមិនមែនយើងអ្នកជួយផងមនុស្សល្មើលគុណនឹងឯងអ្នកខាតលៀបអ្នករងគ្រោះមែនទេនោះមិនមែនយើងទេយើងនៅតែជាមនុស្សល្អដដែលហ្នឹង មានមានคล้ายជាអ្នករងគ្រោះឯណាប៉ុន្តែបើមើលតណ្ហាអន់ចិត្តអីសម្លឹងដោយតណ្ហាសម្លឹងដោយលោភៈចង់បានស្អីមកវិញហ្នឹងអន់ចិត្តព្រោះយើងធ្វើយើងប្រាថ្នាសេចក្តីសុខពីអំពើហ្នឹង ហ្នឹងហើយអញ្ចឹងបានអាត្មាជាបញ្យល់ពាក្យប៉ុនជាប់គ្នាប្រហែលថ្ងៃហ្នឹងប៉ុនប៉ុនប្រែថាពេញធ្វើល្អធ្វើល្អមានន័យថាចែកសេចក្តីល្អឲ្យគេអាធ្វើល្អដាក់គេហ្នឹងណាហ្នឹងហើយអត់មានទៀមទាចង់បានស្អីមកវិញទេលែងចង់បានស្អីមកវិញឈប់ការទុកព្រោះអាជួយគេហ្នឹងហើយហ្នឹងហើយនេះមិនមែនតែអ្នកសួរទេអ្នកណាក៏ដោយឲ្យតែជួយគេឲ្យជីវិតជួបទុកហ្នឹងមិនក៏ជួបតែទុកចឹងវាមិនមែនមកពីជួយគេទេ មកវាយើងបោកប៉ែនឲ្យរឿងអំពើយើងជួយគេមិនក៏អញមិនបានសុខពូយើងចង់បានសុខព្រោះអាការជួយនឹងបើយើងជួយគេឲ្យសុខទៅគេទៅយើងមិនដែលប្រាថ្នាចង់បានសុខពីគេណាមិនខ្វល់អីអារឿងយើងមិនបានសុខចឹងណាបើនេះទល់បញ្ញាបានយល់បានណាបញ្ញាទៅយល់បានបើមើលដោយតណ្ហាមើលដោយទិដ្ឋិសម្លឹង ដោយ មាននេះលទ្ធផលគឺបដិខៈថ្នាំងថ្នាក់ disappointed ចំពោះអំពើល្អដែលធ្វើនឹង ដូចថ្មពយលធัวរាល់ថ្ងៃបើសិនថ្មទៀមទាតការសរសើរពីអ្នកស្ដាប់ទាំងអង្គក៏ទុកងាប់ហើយព្រោះមានអ្នកខ្លះគេជេរថ្មដែរប៉ុន្តែថ្មវាមិនខ្វល់មួយអ្នកជេរប៉ុណ្ណាណាយូរយូរទៅអ្នកជេរវាគ្មានតម្លៃឲ្យយើងខឹងមកហ្នឹងតែយើងខឹងអ្នកជេរយើងឲ្យតម្លៃគេពេកអាហ្នឹង មានន័យថាគេមានសិទ្ធធ្វើយើងខឹងបានគេមានសិទ្ធធ្វើយើងអស់សេចក្តីសុខបានគេមានសិទ្ធធ្វើយើងដេករំលក់បានអានឹងគេមិនថ្លៃចូលយើងទុកអ្នកជេរស្មើងសម្រាមដើរហួសទៅមានស្អីទៀតឃើញអត់យើងទៅចង់បានអីពីអ្នកជេរនោះយើងខ្វល់តែមួយអ្នកស្ដាប់ទៅខ្វល់តែជាមួយអ្នកណាដែលយើងជួយបានទៅឃើញវាស្រួលហ៎បើថាមើលដោយដោយដោយតណ្ហាមើលដោយមានអ្នក ហ្នឹងកើតទុកដែរយីអញខំនិយាយល្អដូចនៅតែជេរអញហ្នឹងអាហ្នឹងកើតទុកអាហ្នឹងមិនមែនមើលដោយបញ្ញាទេមើលដោយតណ្ហាចង់ឲ្យគេឃើញថាអញធ្វើហ្នឹងល្អហេវាល្អល្អពិតមែនប៉ុន្តែនៅតណ្ហាបង្កប់នៅជាមួយអាល្អហ្នឹងចង់ឲ្យគេឃើញថាអញធ្វើល្អអាហ្នឹងតណ្ហាដែរប៉ុន្តែបើយើងនិយាយល្អក៏ពិតមែនយើងជួយគេក៏ពិតមែនបញ្យលគេក៏ពិតមែន ប៉ុន្តែដាក់ចិត្តតាមព្រះសម្មាសម្ពុទ្ធមកយើងជួយអ្នកមានឧបនិស្ស័យប្រោះបានតែចំពោះអ្នកមានឧបនិស្ស័យឃើញធូធូខ្សោយអត់អត់មានអីបាក់សោះណាប៉ុន្តែតតណ្ហាជ្រៀតជ្រែកជាមួយនឹងការងាររបស់យើងនឹងកើតទុកអាឃើញទេតណ្ហា ជាទុក្ខសមុទយៈពាក្យថាតណ្ហាជាហេតុនាំឲ្យកើតទុកនឹងកុំកុំនិយាយតលទៅធ្វើជាការរំលោភបំពាន ទៅលួចទ្របគេទៅចង់បានទ្របគេអាពេលធ្វើប៉ុនហ្នឹងក៏ដល់ឲ្យតតណ្ហាជ្រៀតជ្រែកកើតទុកហ្នឹងអស់ពេលសំដែងធនហ្នឹងក៏ដល់ឲ្យតតណ្ហាទៅជាមួយកើតទុកទៀតអើយើងថាទៅជួយអ្នកក្រឲ្យតតណ្ហាទៅជាមួយកើតទុកទៀតឃើញទេជួយជួយជួយជួយស្រាប់តែវាមានរឿងស្ទះគេមិនអោយធ្វើនេះគេមិនអោយធ្វើនោះឬក៏គេបិទលែងអោយធ្វើខឹងតឡោតតោតតងឃើញទេ ពួកអីមានអតណ្ហាទៅជាមួយអទៅជួយអ្នកក្រទៅធ្វើផ្ទះឲ្យគេលោកអ្នកក្រធ្វើប្រើសម្ដីមិនសមគួរមកដាក់អីអញខំជួយប៉ុណ្្នឹងឯងគ្រាន់តែវាធ្វើឲ្យសមគួរបន្តិចម៉ែឃើញតណ្ហាទៅជាមួយខឹងទៀតកើតទុកទៀតអាតណ្ហានេះទៅជាមួយស្អីក៏ដោយអមជាមួយកុសលក៏កើតទុក អមមួយកិលេសគ្នាវាក៏កើតទុកហ្នឹងហើយ កុំយល់ថាតណ្ហាជាហេតុនាំឲ្យកើតទុក្ខទល់តែយើងទៅលួចគេទល់តែយើងទៅរួមរយៈមិត្រីឯណាទល់តែយើងលោភលន់ចង់បានអីបានតណ្ហាតណ្ហានៅពេញទៅវត្តនៅពេញទៅស្បងលោកនេះកណ្ដសូត្រធរហ្នឹងចង់ឲ្យគេសរសើរថាអញសូត្រព្រោះអាហ្នឹងមិនតណ្ហាទៅសូត្រឲ្យលោកនេះសូត្រមុតកោបែកក៏ខឹងភ្លាមអាហ្នឹងមកពីអីមិនមែនគេថាទេមកពីចង់ឲ្យគេសរសើរនឹងអញ្ចឹង ឥឡូវដកតតណ្ហាមួយចេញជួយណាកលែងកើតទុកណាមិនដឹងគុណកលែងកើតទុកដែរសម្បត្តិគង់ថ្វាយបង្គំគុណម្ចាស់ខ្ញុំកណាមានសំណួរមួយមានគ្រួសារមួយកូនប្រសានិងម្ដាយក្មេងម្ដាយក្មេងហ្មងតាមមើលបណ្ដាក់ងោតែងតែឆ្លោះឌឺដង ប្រកាន់គ្នារាប់សិបឆ្នាំមកហើយករណីមិនច្បាស់ទេថាម្ដាយក្មេងធ្លាប់មើលងាយឬធ្វើខុសឆ្គងខ្លះចំពោះកូនប្រសាប្រុសទេ តែសពថ្ងៃកូនប្រសាជួបមុខម្ដាយក្មេកមិនបានឃើញស្អប់ទោះមិននិយាយស្ដីតែតែតែងធ្វើកាយវិការឌឺដងដូចជាស្ដោះទឹកមាត់ឬកាយវិការផ្សេងផ្សេងទោះបីជាប្រពន្ធកូនគាត់អង្វរយ៉ាងណាក៏គាត់នៅតែមិនអាចទម្លាក់ចោលគំនុំក្នុងចិត្តបានរហូតដល់មានចំនួនទាំងប្រពន្ធនិងកូនគ្មានអ្នកណា ចង់នៅក្បែរឬនិយាយចូលគាត់ឡើយ។ សូមសួរកម្ពុជាថាតើធ្វើដូចម្ដេចទៅគាត់អាងទម្លាក់គំនុំក្នុងចិត្តគាត់បានកូនភាសាប្រុសនឹងអឺធ្វើយ៉ាងណាឲ្យទម្លាក់ចោលបាន វាទល់គាត់ខ្លួនឯងនឹងឃើញថាមេនេះនឹងជាអំរែកជារបស់ធ្ងន់ទោះគាត់ឃើញខ្លួនឯងហ្មងណាបើគាត់ទម្លាក់តែបើគាត់ឃើញ មានអ្នកនឹងដូចជាផ្កាលំអខ្លួនគាត់នៅឡើយគាត់មិនទម្លាក់នរណាឲ្យទម្លាក់ក៏គាត់មិនដែរវាលែងតែបញ្ញា ខ្លួនឯងកើតឡើងឃើញថាអមានអ្នកនេះជាអម្រែកធ្ងន់របស់ចង្រៃអត់ប្រយោជន៍ទម្លាក់ចុះឯងអញ្ចឹងពាក្យតែធ្វើយ៉ាងណាឲ្យគាត់នោះគ្មានទេណាប៉ុន្តែមានផ្លូវមិនអត់ផ្លូវទេថាតើ បញ្ញានៅក្នុងខ្លួនគាត់នឹងវាកើតអត់ឃើញថា មានអ្នកអញជានេះអញជានោះនឹងជាអមរែកធ្ងន់អត់ឃើញចឹងអត់នឹងបើវាមានឱកាសណា សម្រាប់បញ្ញាឃើញនៅ មានអ្នកការតម្កើងខ្លួនការអួតអាងអញជានេះជានោះអញគ្រាន់បើអីចេះចោះជាអមរែកធ្ងន់ការឃើញដូច្នោះមិនតាន់មានទេ មិនអាចទម្លាក់ដាច់ខាតព្រោះមានអ្នកវាមកជាមួយទិដ្ឋិប្រកាន់ថាខ្លួនឯងនឹងវាប៉ុណ្ណឹងដែរអញនឹងវាគ្មានទស៊ីអីដោយសារឯងអីអញ្ចឹងណាអឺអាងអឺអាងអញ្ចឹងហ្នឹងហើយសេចក្តីនេះដូចជាព្រះអង្គលើកឧទាហរណ៍ដូចកូនក្មេងដែលអត់ដឹងអីហើយយកបន្លែងមួយពោះអាសេរពឹស ពស់អាសេរពើនឹងវាន់កខ្លួនឯងចឹងទៅ ហើយបើកវែកដាក់រត់ទៅចាប់ចឹងហើយពស់នឹងវាកលេកលាស្អាតក្មេងនឹងវាចាប់យល់ច្រឡំថានឹងជាអលង្ការណាចឹងយើងសួរថា តើធ្វើយ៉ាងណាដើម្បីឲ្យក្មេងនោះទម្លាក់នៅពស់នឹងចោលអត់អាចទេប្រសិនបើក្មេងមិនយល់ថាពស់នឹងជាអសេរពឹសមានបយល់យ៉ាងណាឲ្យក្មេងនឹងយល់ ប៉ុន្តែវាយល់ឬមិនយល់វាអាស្រ័យលើបញ្ញាក្មេងនឹងទៀតជួយខ្លះនេះវាតូចពេកតូចពេកវាទុនខ្ចីពេកអាយុតិចពេកបើយល់មិនក៏មិនយល់ដែរបរិស័ទដូចគ្នាអាយុ60ក៏ដោយ70ក៏ដោយបើយល់អត់យល់មានន័យថាវាមិនតាន់ចាស់អានឹងដែលព្រះបរមគ្រូទៅប្រោសមនុស្សដែលចាស់ខ្លា ដោយឥន្ទ្រីមិនចាស់អាយុទេតែយើងច្រឡំថាប្រោសមនុស្សចាស់ចាស់ វាទៅជាចាស់អាយុទៅមែនទេគឺចាស់ការគិតចាស់ការពិចារណាចាស់សតិចាស់ការយល់ដឹងចាស់ប្រដាប់គិតនិយាយទៅឆាប់យល់ចាស់នឹងចាស់អញ្ចឹងចាស់ខ្លាចាស់ទុំចាស់ទៅវាចាស់ឲ្យវាក្លឹមដូចដើមឈើវាក្លឹមអញ្ចឹងហ្នឹងហើយអញ្ចឹងបើអ្នកនោះហ៎ ប្រៀបបីដូចជាកូនក្មេងនៅឡើយបើនៅក្នុងអរិយវិន័យប្រៀបបីដូចជាកូនក្មេងនៅឡើយកុំថាឡើយប្រហែលអាត្មាព្រះមកផ្ទាល់នឹងក៏មិនអាចបញ្យល់បានដែរ